ទប់លែងជាប់ឃើញលោកកុងកានត្អូញត្អែអ្នកខ្លះចូលមកពេបជ្រាយនាយប្រញទ្រាំមិនបានចេញមុខនិយាយបែបនេះកាលពីពេលថ្មីថ្មីកន្លងទៅនេះទោះបីវិវាទរវាងនាយប្រញនិងលោកកុងកានត្រូវបានដោះស្រាយបញ្ចប់ទៅហើយក៏ដោយក៏លោកយឹមតាស្រង់ធ្វើតាមការសន្យារបស់ខ្លួនដែរដោយឲ្យនាយប្រញមកធ្វើការជាមួយមិត្តភ័ក្តិរបស់ខ្លួន។ ទទួលបានប្រាក់1000ដុល្លារក្នុងមួយខែបើកឲ្យ6000ដុល្លារមុនទៀតផង ជាមួយគ្នានោះលោកយឹមតាស្រង់និងលោកពេជ្រស្រស់ដោយយល់ព្រមពីនាយប្រញ និងគ្រួសារបានសម្រេចថានឹងចែករំលែកមួយចំនួនជូនលោកកុងកានដោយផ្ទាល់ដៃដែលជាអ្នកមានគុណបណ្ដុះបណ្ដាលនាយប្រញពីដំបូងមកទោះជាបែបនេះក្តីនាយប្រញនៅតែទទួលរង នៅការរិះគន់ថាជាមនុស្សក្រពើរមើលគុណដដែល គេមិនឃើញនាយប្រុញឆ្លើយតបទៅនឹងការរិះគន់នេះយ៉ាងណានោះទេតែលោកពេជ្រស្រស់ដែលជាអ្នកខ្នះខ្នែងជួយតារាកំ pl ែងតាមបណ្ដាញសង្គមរូបនេះតាំងពីដំបូងមកបានចេញសារធ្វើការបកស្រាយជំនួសនៅពេលនោះលោកពេជ្រស្រស់បានបកស្រាយថាក្មួយប្រុញបានចាក់ចេញពីប្អូនកងកានលើកដំបូងគឺក្មួយប្រុញមិនបានបង្ហោះអ្វីមួយធ្វើឲ្យប៉ះពាល់ដល់ប្អូនកងកានឡើយដោយក្មួយប្រុញបានទៅសំងំនៅស្រុកវិញ គ្មានអ្នកដឹង ហើយក្មួយប្រញក៏មិនបានទៀមទាអ្វីដែរប៉ុន្តែវាជាការចៃដន្យខ្ញុំបានទៅលេង ផ្ទះក្មួយប្រញ ដោយមិនបានព្រៀងទុកក៏បានដឹងរឿងក្មួយប្រញ ទៅនៅផ្ទះមិនបានអ្វីដែលគេផ្សាយនោះទៅហើយខ្ញុំក៏បង្ហោះនៅអ្វីដែលខ្ញុំបានដឹងគឺក្នុងគោលបំណងចង់ជួយក្មួយប្រញ មានគេជួលនិងបានប្រាក់ជួយដល់គ្រួសារគាត់ ពីព្រោះគ្រួសារគាត់ក្រីក្រណាស់ក្រីក្រទាំងចំណេះដឹងទៀត ប៉ុន្តែថ្ងៃក្រោយមកងាកមក admin កុំកានបានបន្តបង្ហាញភាពកំសត់ក្រីក្ររបស់ខ្លួនតាមរយៈការបង្ហោះរូបថតកូនឈឺយកទៅពេទ្យរូបថតនៅ ក្នុងផ្ទះស្លឹកហើយដាក់ caption ថាកូនឈឺទាំងកណ្ដាលយប់ឪត្រូវរត់រកម៉ូតូគេ ជួយដប់ទាំងយប់ឪម្នាក់នេះអន់ណាស់ប្រឹងចង់ងាប់ទៅវិញហើយ រកតែម៉ូតូមួយគ្រឿងសម្រាប់ជូនកូនដើរមើលគេ ឬជូនកូនទៅពេទ្យក៏មិនមានតែឪសន្យាថាចាប់ពីម៉ោងនេះទៅឪនឹងប្រឹងឲ្យខ្លាំងជាងមុន តាមរយៈនេះអ្នកគ្រប់គ្រងនៃប្រញមួយចំនួន ទៅខមមិនឌៀមដាមពេបជ្រាយអេដមីនកុងកានធ្វើឲ្យបរិសម្នាក់ទ្រាំមិនបានចេញតាម TikTok និយាយការពៀនលោកកុងកានហើយនាយប្រញឃើញវីដេអូនោះក៏បានចេញមុខនិយាយចំពោះរឿងនេះផងដែរនាយប្រញបញ្ជាក់នៅថ្ងៃទី25ខែឧសភានេះថា បងប្អូនពេបជ្រាយអេដមីនខ្លួន ដូចពេបជ្រាយខ្លួនឯងអញ្ចឹងប្រញថាបើមានឱកាសខ្លួនអាចនឹងទៅជួបអេដមីនមិនភ្លេចគុណអេដមីនទេ ព្រោះគាត់ជួយយើងតាំងពីក្នុងព្រៃរហូតដល់ភ្នំពេញនាយប្រញថាបងប្អូននិយាយអញ្ចឹង ពេលខ្លះអេដមីនគាត់អន់ចិត្តគួរបញ្ជាក់ថាកាលពីពេលថ្មីថ្មីកន្លងទៅនេះបញ្ហារវាងនាយប្រញនិងអេដមីនកងកានត្រូវបានដោះស្រាយបញ្ចប់ ក្រោមការសម្របសម្រួលពីអគ្គសម្បត្តិដោយរថយន្តម៉ូតូបានទៅនាយប្រញ ក្រោយដោះស្រាយបញ្ចប់ប្រញថែមទាំងមានឱកាសធ្វើការជាមួយមិត្តភ័ក្តិលោកយឹមតាស្រង់ទៀតដោយទទួលបានប្រាក់ខែ1000ដុល្លារហើយបើកមុនចំនួន6ខែទៀតចំណែកអេដមីនកុងកានបានត្រឹមតែបង្ហាញភាពកំសត់ក្រីក្រលំបាកវេទនារបស់ខ្លួន និងធ្វើការសុំទោសកូនកូនប៉ុណ្ណោះចា៎